អឺដល់ថ្ងៃថ្ងៃនេះពូមានរឿងរ៉ាវខ្លះខ្លះទាក់ទងទៅនឹងការដោះដូរគ្រូក៏ដូចជាការបដិញគ្រូវឹកចេញការពីយប់មិញអឺស្របពេលនេះក៏មានព័ត៌មានដ៏ក្តៅគគុកមួយបាន ចុះផ្សាយការពីថ្ងៃមិញគ្រូបង្វឹកលោក Nuno Espirito Santos ដែលជាគ្រូបង្វឹកដឹកនាំនៅក្លឹបបាល់ទាត់ Tottenham Hotspur នោះគឺត្រូវបានក្លឹបអឺបណ្ដេញចេញគាត់បណ្ដេញគាត់ចេញបាត់ទៅហើយ ប្រធានក្លឹបលោក Daniel Levy បានសម្រេចចិត្តបណ្ដេញលោក Nuno Espirito Santos បាទបន្ទាប់ពីគាត់ដឹកនាំស្ពើបរាជ័យនៅក្នុងទឹកដីខ្លួនឯងកាលពីសប្តាហ៍មុនចាញ់3ខ្សែក្រហមមែនយូនៅលទ្ធផល3-0បានន័យថានេះគឺជាអឺលទ្ធផលដ៏អាក្រក់សម្រាប់ស្ពើហើយក៏ជារឿងដ៏សោកសៅមួយបំផុត សម្រាប់គ្រូបង្វឹកដែលជាជនជាតិប៉ុកតកាល់គឺលោក Nuno Espirito Santos បាទមែនតើទៅ បាទនិយាយអំពីបាទអឺពេលវេលាដែលគាត់មកដឹកនាំ ពូដូចជាចាំបានថាដូចជាដឹកនាំរដូវកាលថ្មីនេះដូចជាបាន10សប្តាហ៍គាត់ដឹកនាំនៅគាត់ចូលកាន់អំណាចនៅថ្ងៃទី1ខែកក្កដាអញ្ចឹងគាត់ត្រូវបានក្លឹបប្រជុំគាត់នៅថ្ងៃទី1ខែខែ11ហ្នឹងអញ្ចឹងប្រហែលខែអញ្ចឹងបានន័យថានេះជា ពេលវេលាដ៏ខ្លីបំផុតសម្រាប់គាត់ទាំងដែលគាត់ថាអត់បានត្រៀមខ្លួនសោះហើយក្លឹបហាក់ដូចជាបណ្ដេញគាត់លឿនពេកបើសម្រាប់អឺការសម្រេចចិត្តពីប្រធានក្លឹបគឺលោក Daniel Levy ហើយឥឡូវនេះ គ្រូបង្វឹករបស់ Spurs ហ្នឹងគឺត្រូវបានប្រធានក្លឹបនិងក្រុមប្រឹក្សាពិបាលទាំងមូលសម្រាប់បញ្ឈប់គាត់បាត់ទៅហើយអញ្ចឹងបានន័យថានៅ ក្នុងខែថ្មីនេះគឺមានគ្រូបង្វឹកថ្មីមួយទៀតដែលត្រូវបានក្លឹបបដិញ្ញគឺលោក Nuno នឹងឯងហើយប្រហែលថ្ងៃមុនបាទទើបទៅនឹងបែកធ្លាយព័ត៌មានថាគ្រូបាសេលោកអឺកូម៉ាន់ត្រូវបានក្លឹបបាសេឡូណាបដិញ្ញគាត់ចេញក្រោយទៅពីបរងបរាជ័យដោយលទ្ធផល1-0ចាញ់ក្រុមបាល់ទាត់រាយ៉ូវ៉ាឡិនកាណូស្រាប់តែពេលមិនទាន់ដល់មួយសប្តាហ៍ពេញលេងផង ឥឡូវនេះនៅលីករបស់អង់គ្លេសលោកនូណូហ្នឹងក៏ត្រូវបានក្លឹបបណ្ដេញចេញដូចគ្នាដែរអញ្ចឹងបើយើងរាប់ទៅវាសនារបស់លោកនូណូនិងលោកច័ន្ទក៏មិនគឺដូចគ្នាតែមុននឹងមុននឹងមុននឹងលោកច័ន្ទក៏មិនគ្រូបង្វឹករបស់បាសេត្រូវបានក្លឹបបណ្ដេញចេញហើយនឹងលោកនូណូត្រូវបានក្លឹបបណ្ដេញចេញដូចគ្នាហ្នឹងក៏មានគ្រូបង្វឹករមួយទៀតរបស់ក្លឹបអ្នកមានជាន់ថ្មីគឺសារកែប្រៃ Newcastle United ក៏ត្រូវបានក្លឹបបណ្ដេញគាត់ចេញដូចគ្នាដែរអញ្ចឹងបានន័យថានៅក្នុងប្រហែលជាងមួយខែនេះគឺមានគ្រូ3ហើយ ដែលត្រូវបានក្លឹបបណ្ដេញគាត់ចេញហើយបើយើងនិយាយអំពីការប្រកួតថ្ងៃប៉ះគ្នានៅរាត្រីថ្ងៃសៅរ៍នេះសប្តាហ៍ទី10នៅក្របខ័ណ្ឌបាល់ទាត់ English Premier League រវាង Spurs ជាមួយ Man U វាហាក់ដូចជាការប្រកួតនឹងគឺកំណត់ជោគវាសនាគ្រប់វឹករៀងៗខ្លួនចឹងថ្ងៃនោះប្រសិនបើ Man U ចាញ់ Ole ក៏ប្រហែលជា អាចនឹងត្រូវបានក្លឹបបណ្ដេញចេញដូចគ្នាពងការពីក្លឹបអឺ បើកិច្ចប្រជុំមុនការប្រកួតប៉ាស្ពើប្រហែលថ្ងៃមុនហ្នឹងគឺក្លឹបបានកំណត់ឲ្យថាប្រសិនបើអូឡេដឹកនាំបរាជ័យចាញ់ស្ពើលើកនេះទៀតអូឡេប្រកាសជាអាចនឹងត្រូវក្លឹបបរាជ័យមែនទែនហើយទោះបីជាសរឡេចហ្វូកូសុនទប់ក៏ទប់លែងជាប់ហើយអញ្ចឹងបានន័យថាការប្រកួតនឹងដូចជាកំណត់ជោគវាសនារបស់គ្រូអញ្ចឹងអឺបើសិនបើមែនយូចាញ់អូឡេចាក់ចេញតែបើស្ពើចាញ់នូណូទៅឥឡូវមានអីទៀតលទ្ធផលគឺ Man U ឈ្នះ Spurs 3-0អញ្ចឹងចុងក្រោយប្រធានក្លឹប Spurs លោក Daniel Levy នោះគឺបដិញបដិញ គ្រូបង្វឹករលោកនូណូចេញបាត់ហើយអញ្ចឹងការប្រកួតថ្ងៃហ្នឹងគឺដូចកិច្ចជាការប្រកួតដែលកំណត់ជោគវាសនាគ្រូបង្វឹកនីមួយនីមួយអញ្ចឹងថាអ្នកណាចាញ់គឺប្រកាសជាជាទៅហើយឥឡូវលោកនូណូអេសពេរតូសាន់តូគាត់ទៅហើយបើគាត់លាឈប់ហើយមិនគាត់លាឈប់ទេគឺត្រូវបានក្លឹបបដិញគាត់ចេញហើយបែកភាពដែលក្លឹបមនបាក់ថ្នាយថតថ្ងៃមកស្ពើកំពុងតែសម្លឹងមើលចំនួនតំណែងលោកនូណូនឹងគឺគ្រូវឹកសញ្ជាតិអ៊ីតាលីលោកអង់តូនីញ៉ូកុនតេអង់តូនីញ៉ូកុនតេពេលនេះគឺមិនទាន់មានក្លឹបណា ចាប់អារម្មណ៍ឬក៏តាក់ទងទៅកាន់គាត់នោះទេដើម្បីមកដឹកនាំក្លឹបស្របពេលដែលគាត់ទំនេរអស់រយៈពេលប្រហែលដូចជាជិត3ខែមកនេះក្រោយពេលដែលគាត់លាឈប់ពីក្លឹបបាល់ទាត់ Inter Milan បាទលោក Antonio Conte អញ្ចឹងអ្នកបន្ទាប់ជានរណាសួរថាអ្នកបន្ទាប់ជានរណាសំណួរសួរឥឡូវដោះស្រាយតាមសម័យកាល limit ឬក៏ integral ឥឡូវសំណួរបន្ទាប់ថា ហើយអ្នកបន្ទាប់ជានរណាបន្ទាប់ពីគ្រូបង្វឹករបស់ក្លឹបបាល់ទាត់សារការប្រៃយូកាសូយូណៃតេតត្រូវបានប្រធានក្លឹបបដិញ្ញចេញគ្រូបង្វឹករបស់បាសេក៏ត្រូវបានក្លឹបបដិញ្ញចេញគ្រូបង្វឹករបស់ស្ពឺលោកនូណូក៏ត្រូវបានក្លឹបបដិញ្ញចេញចុះអ្នកបន្ទាប់ជានរណាបងប្អូនប្រកាសជា មួយមួយគឺប្រកាសជាដាក់គោដៅទៅលើក្លឹបមែនយូហើយថាអត់មាននរណាក្រៅទៅពីលោកអូឡេទេមិនចឹងអញ្ចឹងបានន័យថាអូឡេទោះបីជាទទួលបានជ័យជំនះ ការពីប្រកួតចុងថ្ងៃសៅរ៍ចុងសប្តាហ៍ថ្ងៃសៅរ៍នេះអឺឈ្នះក្រុមបាល់ទាត់មន់បាក់ខ្នៃស្គាល់លទ្ធផល3-0ក៏ពិតមែនប៉ុន្តែកៅអីរបស់គាត់ គឺមិនទាន់រក្សាឲ្យនៅគង់វង្សទេកុំភ្លេចថា Man U នៅក្នុងខែនេះគឺត្រូវប៉ះគីឡូធំធំចំនួន5ក្លឹបទៀតបើរាប់ទាំងនៅ Premier League 3 3 3 3ហើយនឹងនៅនៅ UCL 2ទៀតមកពូមើលសិន ណែថ្ងៃទី2ខាងស្អែកនេះ Man U ប៉ះជាមួយនឹងក្រុមបាល់ទាត់ Atalanta ជើងទី2នៅក្នុងក្របខ័ណ្ឌបាល់ទាត់ UEFA Champions League ថ្ងៃទី6 Man U ប៉ះជាមួយនឹងអឺក្លឹបបាល់ក្រុមបាល់ទាត់ Man City ថ្ងៃទី6ចុងសប្តាហ៍នេះបងប្អូន Man U ប៉ះ Man City តកូលបងប្អូន Manchester ដូចគ្នានៅក្នុងទីក្រុង Manchester ដូចគ្នាទៀតហើយថ្ងៃទី20ចុងខែ Man U ប៉ះជាមួយនឹងក្រុមក្តាមលឺនៅកំពង់ឡើងជើងគឺ Watford ថ្ងៃទី23ប៉ះជាមួយនឹង Villarreal នៅ UCL ហើយថ្ងៃទី28ចុងខែហ្នឹងប៉ះមួយ Chelsea អញ្ចឹងនៅ ក្នុងខែហ្នឹង Man U គឺត្រូវទទួលក្លឹបជើងខ្លាំងចំនួន5ក្រុមមាន Villarreal មាន Watford មាន Man City មាន Chelsea ហើយនឹង Atalanta 5ក្រុមហ្នឹង Man U ដែលត្រូវបើក បែកទ្វារទទួលក្រុមគេមកលេង ផង ត្រូវទៅលេងនៅទឹកដីរបស់គេផងអញ្ចឹងអូឡេដាច់ខាតខែហ្នឹងគឺ កំណត់វាសនារបស់អូឡេនៅក្នុងខែហ្នឹងហើយថាទប់បានឬមិនបាន គឺមានតែអាស្រ័យទៅលើអូឡេគាត់ដឹកនាំនឹងហើយតែគាត់ទៅសារគាត់ដែរទោះបីជាគាត់មានគុណវិបត្តិច្រើនតាក់ទងទៅនឹងទម្រង់លេងតាក់ទងទៅនឹងការរៀបចំកីឡាករប៉ុន្តែហាក់ដូចជាមានអ្វី គួរឲ្យកត់សម្គាល់មួយដោយការប្រកួតប៉ះជាមួយនឹង Spurs សប្តាហ៍សប្តាហ៍នេះចុងថ្ងៃសៅរ៍នេះមិនមិនចឹងគាត់មិនដូរទម្រង់លេងអា4 2 3 1របស់គាត់គាត់មិនដូរលេងគាត់ដាក់ខ្សែវិទ្យុ2នៅខាងលើ ការពារក្រោមតែ3ទេតែបើយើងសរុបទៅការពារដូច5អញ្ចឹងអញ្ចឹងឯណោះប៉ាសពតគឺគាត់ដូរទម្រង់លេងគាត់ដាក់4 2 3 1ទេហើយសួរថាហេតុអីបានគាត់ត្រូវដូរទម្រង់លេងអញ្ចឹងក៏ប៉ុន្តែបាននិយាយទៅវាដូចអត់មានអីត្រូវខុសគ្នាទេអា4 2 3 1ហើយនឹងអាអា4អា4 3 1 2ហ្នឹង និយាយទៅវាស្តៀងស្តៀងគ្នាក៏ប៉ុន្តែគាត់ថាគាត់ចង់ដាក់ខាវនីនឹងរ៉ូណាល់ដូនឹងលេងកាលើដៃគូពីរនាក់ហ្នឹងប្រយុទ្ធដូចគ្នាអញ្ចឹងការពារក្រោម3អញ្ចឹងមានស្លាប់សងខាងមានលូសូហើយនឹងរ៉ុនវ៉ាន់វីសាកាតែតែគាត់ថាមើលទៅវាវាដូចអត់អត់អត់មានអីប្លែកពីអា4 2 3 1របស់គាត់ទេតែអ្វីដែលពូចាប់អារម្មណ៍បំផុត នឹងពូចាប់អារម្មណ៍ត្រង់ណាឯងតែខ្ញុំជឿតែអ្នកទាំងអស់គ្នាក៏ក៏អាចគិតដូចខ្ញុំខ្លះដែរ ការប្រកួតនោះគឺអត់មាន Greenwood ទេ11អ្នកដំបូងដែល Ole ដាក់ឲ្យលេងថ្ងៃមុនគឺអត់មាន Greenwood ទេបំរើកណ្ដាលគាត់មានតែ Bruno Fernandes មាន Scott McTominay ហើយនិង Fred ហើយជើងក្រោមមាន Luso Aklo Varane មកវិញហើយក្រោយដល់ពីជា Pirbu ហើយនិង Aaron Van Bissaka ហើយប្រយុទ្ធពីរដាច់នៅខាងលើមាន Ronaldo ចាប់ដៃគូគ្នាជាមួយ Edison Cavani